ណែពុកវាឯងចង់ធ្វើស្អីហ្នឹងហួយម៉ែវាឯងមិនដែលដឹងទេអីខ្ញុំនេះមុនដេកទេបើមិនបិទភ្លើងទេខ្ញុំដេកវាមិនលក់ទេណាអឺ យើងមកទៅអីហ្នឹងហ៎បងមិនដឹងចាំម៉ែមកសួរម៉ែខ្លួនឯងទៅអូនដល់ម៉ែមកហើយម៉ែចូលមកម៉ែចំណាំពុកម៉ែអូពុកពុកចង់ភ្លេចកុមារទៅវត្តអើសាក់តិចទៀតជូនម៉ែទៅវត្តទៅសូត្រមន្តអូជូនម៉ែទៅវត្តទេហ៎ ម៉ែម៉ាយៈណាឃើញទៅវត្តរហូត សង្ស័យតែជាប់ស្នេហ៍ពូម៉ែវ័យចំណាស់នៅវត្តហ្មងមើលទៅពុកអាមើលទៅមើលម៉ែស្រួបួផងណាឃើញលោទៅប្រជែងស្នេហ៍ជាមួយអាពូម៉ែវ័យចំណាស់នឹងឈ្នះពុកអាកូនចំលើយដាក់គូតមិនទាន់ដល់កៅអីស្រួបួលផងផ្លែផ្កាផ្លែផ្កាណែមើលសម្រស់ម៉ែឯងស្អាតពិតមែនតែបេះដូងបរិសុទ្ធណាស់ មិនឆ្វេឆ្វាច់តែលេចតែកើតដូចជាឯងនោះទេបើអាសាកូននេះឯងគួរតែដឹងណានេះពុកកូនឯងនេះណាជាមនុស្សសម្បូរស្នេហ៍សម្រាប់ម៉ែកូនឯងមានបុណ្យស្នេហ៍ច្រើនណាស់សម្រាប់ម៉ែកូនឯងណាចឹងមិនងាយអ្នកណាមួយបេះស្នេហ៍ពីពុកនឹងបានទេដោយសារអីឯងដឹងអត់ ថាសាមម៉ែកូនឯងនេះមានបេះដូងបរិសុទ្ធសម្រាប់ពុកណាប្រចាំអាកូនគ្រាន់តែសើតិចតួចធ្វើឯងអំនួតណានេះអាតប៉ិនេះពុកម៉ែផ្អែមថែមដល់ណាហើយមើលបងនិននេះបងថ្លៃបើបានផ្អែមថែមដូចពុកម៉ែវិញដឹងល្អមិនទេចឹងតាបានគ្មានចៅពងគេសោះនេះអាសាថ្ងៃនេះយ៉ាងម៉េចអាសាដើរទៅនេះទៅនោះ អាយុ25ឆ្នាំហើយរត់តែសង្សារមួយគ្មានតិចនៅ កំឡោះសៅកែរហូតទៅតែវិញកូនសាក់វានិយាយត្រូវឯងទាំងពីរនាក់នេះរៀបការយូរណាស់ហើយរត់តែកូនមកក្របគ្មានណែពុកនិងម៉ែនេះចង់ពោចៅចង់ស្លាប់ហើយនេះខ្ញុំក៏ខំប្រឹងដែរប៉ុន្តែវាមិនបានប្រហែលជាតិនេះខ្ញុំគ្មានវាសនា បានកូននឹងគេទេម៉ែ វាដូចជាមិនសមហេតុផលសោះនេះពុកហើយនឹងម៉ែណាខំតបនស្រន់គ្រប់វត្តគ្រប់កន្លែងទាំងអស់មិនថាយប់មិនថាថ្ងៃព្រោះថាចង់បានចៅពោណាអឺនេះឬមួយក៏ប្រពន្ធឯងនេះមានបញ្ហាសុខភាពហ៎លីនណានេះកូនមានដែរធ្លាប់ទៅពិនិត្យសុខភាពដែរអត់នេះ កូនទៅពិនិត្យទៅម៉ែតែពេទ្យគេប្រាប់ថា កូន សង្ឃឹមមានកូនតិចណាស់ហើយកូនក៏ខំទិញថ្នាំខ្មែរយកមកដាំហូបហើយហូបថ្នាំបារាំងថ្នាំអីដែរតែមើលទៅដូចជាអត់មានប្រសិទ្ធភាពសោះម៉ែនិយាយចឹងយប់មិញខ្ញុំយល់សពយល់សពបាទយល់សពថាក្មេងស្រីស្អាតណាមកសុំផ្ទះយើងនៅយល់សពអញ្ចឹងពុតមែនទេកូនបានម៉ែហើយ ឡើងចែងចាំងសស្អាតហ្នឹងម៉ែខ្ញុំក៏ឲ្យគេចូលផ្ទះទៅអូយសូមឲ្យយសពរបស់កូនខ្ញុំការពិតទៅណាលោកអើយសាធុសាធុបានចា៎ណែពុកវាប្រាថ្នូនេះប្រាថ្នូល្អហ្មងណាប្រហែលជាផ្ទះយើងមានកូនក្មេងកូនទីទីរត់ច្រើនហើយប្រហែលជាកូនភាសាយើងហើយពុកវាណែមកខ្ញុំកាត់វិញណាកូនភាសាយើងប្រហែលជាមានកូនយើងច្បាស់ជាបានចៅហ្នឹងហើយចាញ់បានចៅពអើយណា កូនចិត្តកាយវាចាចឹងហើយអូខ្ញុំបងឲ្យការឆាប់ឆាប់ទេខ្ញុំធុញណាស់យើយវាអុកយើងអូនេះអើយអូនេះវិញអត់បានវគ្គទៀកឡែកចាព្រះព្រះហើយសុខសบายអត់អ្នកមើលទៅសាច់ឈាមមកស្រស់ថ្លាដល់ហើយមិនប្រាប់ក៏ដឹងថាសុខដែរនេះរស់នៅវាសុខសบายណាស់អ្នកអើយណែខ្ញុំមានកូនភាសាមួយគេយកចិត្តយកថ្លើមគប់គុំបាយទឹកមិនខ្វះទេហើយកូនកូនរបស់ខ្ញុំនេះណា ប្រាក់ខែគេច្រើនបានគុំភាសាចិត្តបាន ជាតិនេះបានតែប៉ុណ្្នឹងខ្ញុំមកស្ងប់សុខហើយមែនកូនគេល្អល្អណាស់ណោះហើយចោះចៅអាយុប៉ុន្មានហើយនេះដឹងធុញនឹងការមើលចៅអង្គិចមកវត្តចឹងអូយចៅស្អីកូនរបស់ខ្ញុំគេមិនទាន់ចង់បានទេណាមួយពួកគេហ្នឹងការងារវារវល់ខ្លាំងណាស់ហើយពួកគេហ្នឹងគេមិនចង់ឲ្យម៉ាក់ដូចខ្ញុំនេះវាពិបាក ហើយមិនចង់បានចៅទេអីដឹងទេមានចៅសុបាយ ណាស់ដូចខ្ញុំអញ្ចឹងបលែងនៅជាមួយចៅរាល់ថ្ងៃអស់កង្វល់លីងណែលាក់បាំងស្អីមានលហៀងលហៀងហើយចិត្តបានហើយណែកូនរបស់ខ្ញុំគេសសពថា បានចៅស្រីបើសិនចៅស្រីខ្ញុំកើតមកខ្ញុំយកមកអួត ពេញវត្តតែម្ដងហើយតែជាពិសេសពួកអ្នកអ្នកហ្នឹងម៉ែណាដល់ទៅមួយត្រីអស់ខ្លាំងហើយនេះបានយើងអីតិចយាយយាយអើយអូតិចរឿងចៅពួកវាយងហើយតិចប៉ុណ្ណឹងបានណាកូនពៅទៅចាប់ឲ្យមុខទៅសិនហើយណាចាំថ្ងៃក្រោយជួបគ្នាទៀតចាចាហើយណាមកតាយាយស្រឡាញ់គ្នាណោះ ហើយចំណាក់សរសើរគាត់ទៅសំណាងឲ្យបានកូនសិតទៅល្អល្អហើយកូនកូនគាត់ក៏ស្រឡាញ់គ្នាយាយតាក៏ចេះស្រឡាញ់គ្នាអូឡើយតែយាយគ្នាទៅផ្ទះអូម៉ែវាឯងទៅដល់ផ្ទះរៀបចំអាកៅអៅខ្ញុំផងស្អែកទៅបុនគេណាអូខ្ញុំដឹងហើយរៀបរាប់ប្រាប់ឲ្យប្រាប់អូយថ្ងៃនេះមិនក៏ក្តៅខ្លាំងម៉េះ រាល់ថ្ងៃភ្លៀងព្រឹកភ្លៀងល្ងាចចុះថ្ងៃនេះក៏ក្តៅខ្លាំងម៉េះណាអូណែបែរជាមានប្រភ្នូល្អរឿងចៅរបស់យើងដឹងពុកវាមិនចឹងទេអីឯងណែមេឃក្តៅហ្នឹងសង្ស័យមកពីចាញ់សម្រស់ម៉ែវាឯងហ្នឹងណាពុកវានឹងស្អីទេចាញ់សម្រស់ស្អីចំណាស់នេះទៅហើបើវាប្លែកចឹងមិនឃើញទេប្លែកចា អាប់ខាងយាយហ៎ខ្ញុំដូចជាងឹតមុខអីពុកវាហូបពេកខ្យល់ក្នុងមុខខ្ញុំនេះបាត់ខ្ញុំទៅជឹកខ្ញុំទៅហ៎មិនចង់យាយមកនេះមកអត់ណាបាត់ហើយបាត់ហើយណាអូអត់ទេពុកវាហ៎ពុកវាមកចើហត់ដល់ដល់ខ្លាំងអេចាំមិញមិញទៅចែកគ្នាអត់អើនជាមួយយាយយាយនោះឧស្សាហ៍ស្លេកខ្លាំងភ្លាមអញ្ចឹងហ៎ម៉ែវាពុកវាម៉ែវាហេយាយខ្ញុំមិនចង់ អេពីបងណែយាយយាយអត់ខ្លួនយាយយាយអូអាសាអើសាអាសាឈួតមកជួយម៉ែឯងយាយណាយាយយាយលេងអីណាយាយណាយាយដល់ខ្លួនឡើងយាយយាយយាយហ៎មិនចឹងដល់ខ្លួនយាយដល់ខ្លួនដល់ខ្លួនអាសាឲ្យឈួតមកកូនអូយម៉ែវាណាម៉ែវាអត់អីទេណាអត់អីទេពុកម៉ែមិនក៏ទៅជាអញ្ចឹងព្រឹកមិញទៅធម្មតាសោះហ្នឹងអើពុកគុំដឹងដែរហ្នឹងណា ព្រឹកមិញម៉ែឪពុកទៅវត្តទាំងអស់គ្នាហើយគាត់ទៅក៏ជួបយាយយាយគ្នាគាត់ហ្នឹងគាត់និយាយលេងល្អឯកល្អខ្សោះហ្នឹងណាបើសិនតែចេញពីវត្តមកគាត់ក៏ឈឺក្បាលវិលមុខដួលស្លាប់ទៅមកគាត់ឯងមើលពុកហើយចោះរយយប់ម៉ែក៏ធ្លាប់ធ្វើទុកអញ្ចឹងអត់ពុកអត់ទេធម្មតាទេកូនព្រោះគ្រាន់តែមករយៈហ្នឹងវាចេះចំណែកចេះម៉ែកូនឯងហ្នឹងគាត់ចេះតែអាសាប់អសល់គាត់សម្ញានអត់សូវលក់ទេ គេធ្វើវាសាប់សល់គាត់ឲ្យពុកគុកច្បាច់គុកច្បាច់គាត់តែយប់ហ្នឹងវាចម្លែកតែប៉ុណ្្នឹងកូនផាជាម៉ែគាត់គិតពីចៅពេកហ្នឹងបានបាយមិននឹកទឹកស្រែកសោះពុកអើហើយចឹងហ៎កូនអលោកលោកគ្រូពេទ្យម៉ែខ្ញុំយ៉ាងម៉េចលោកគ្រូអ៊ំស្រីគាត់មិនអីទេបន្តិចទៀតគាត់នឹងបានធ្វើហើយអឺខ្ញុំសូមចូលរួមអបអរសាទរផងណា អបអសាតអីគ្រូពេទ្យម៉ែខ្ញុំឈឺមួយងូលបន្តិចទៀតណាអ្នកទាំងអស់គ្នានឹងមានសមាជិកថ្មីដែលត្រូវចូលទៅរស់នៅក្នុងគ្រួសាររបស់អ្នកទាំងអស់គ្នាហើយសមាជិកថ្មីសមាជិកថ្មីអីទៅគ្រូពេទ្យនេះផ្ទះខ្ញុំមកទទួលចិញ្ចឹមណាគេទៀតទេណា តែគេជាណាគេហើយមកពីណាហើយមិនបានស្គាល់គ្រួសារខ្ញុំយល់យល់ទេណាគេគឺជាទារិកាដ៏សោកសាតម្នាក់ វារកាបងបងស្រីឯងមានមានកូនមានកូនហើយអូយបងសប្បាយចិត្តខ្លាំងណាស់អូនអូនមានកូនហើយពេលដែលម៉ែដឹងខ្លួនគាត់នឹងសប្បាយចិត្តជាមិនខានទេពុកអើអូយនេះបងឯងឈួតទេហី មានកូនស្អីបើអូនមិនបានទៅពិនិត្យពោះផងហ្នឹងឲ្យមានកូនបានយ៉ាងម៉េចទៅណែណែកូនកូនកូនទាំងអស់គ្នាកុំមាត់ចាំមើលតម៉ែឯងទាំងខ្លួនត្រៀមប្រាប់គាត់ទៅគាត់សុបាយចិត្តហើយណាពុកកូនពិតជាអត់ដឹងរឿងមែនណាកូនអត់មានកូនមែនកូនអត់កពុះពុកអត់កុហកពុកទេ អូយបានហើយមលិនចង់ surprise ពួកយើងហើយនឹងម៉ែមែននេះគ្រូពេទ្យនៅក្នុងបន្ទប់នឹងស្រាប់ហ៎ពេទ្យនឹងថាសាបងអត់បានចង់ surprise ទេតែវាអត់មានមែនបើមានបងប្រាប់ហើយថាមានចាំបាច់ surprise ម៉ែពួកយើងទៅអីប្រាប់ថងថងមកកុំខកបងនិយាយមែនណាពុកខ្ញុំនិយាយមែនណាកុំខកយើងទាំងអស់គ្នាកុំបង្កែកគ្នាអីខ្ញុំអត់បានសម្ដៅទៅលើប្អូនស្រីម្នាក់ទេអ្នកដែលមានកូន គឺអ៊ំស្រីទៅវិញឯងថាម៉េចបាទមែនហើយ គាត់គឺមានផ្ទៃពោះ14អតីតហើយច្បាស់ណាស់ខ្ញុំសូមចូលរួមអបអរផងដែរដល់អ្នកគ្នាអឺអញ្ចឹងខ្ញុំសូមទៅសិនហើយបាទជម្រាបលាខេខេខេពេទ្យពិនិត្យច្រឡំទេហេកូមិនកូនមែនហើយពុកសង្ស័យតែលោកគ្រូពេទ្យពិនិត្យច្រឡំមើល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 អង្គសន្តើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ផលិតផលលីប៉ាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកលាក់ទឹកក្រលេខ3ជំនួយដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយផ្ដល់ឡៃឡូដល់កូនរបស់អ្នកដើម្បីធមពលនិងភាពជោគជ័យវឹកនៅ Manchester City រៀងជានិច្ចដើម្បីផ្ដល់ធមពលដល់អ្នកកុំព្រៀងយ៉ាំវឹក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 ក៏ដឹងខ្លួនហើយក៏ដឹងហើយម៉ែយ៉ាងម៉េចហ្នឹងម៉ែហើយនេះវាយ៉ាងម៉េចពួកឯងនឹងគ្រាន់តែម៉ែវិលមុខតិចតួចក៏នាំមកពេទ្យពិនិត្យដែរនេះពួកឯងពិតជាបារម្ភពីម៉ែពេកហើយណែពុកវាហើយពេទ្យពិនិត្យថាម៉េចហ្នឹង នេះពួកឯងនេះមិនលឺម៉ែសួរទេហីវាកោអស់ហើយហីពេទ្យពិនិត្យថាម៉េចថាម៉ែកើតស្អីហ៎សាក់អឺគឺអឺពេទ្យថាម៉ែតិចទៀតនឹងមានក្មេងមួយរត់ឆ្វេឆ្វាច់ឆ្វេឆ្វាច់ពេញផ្ទះបន្លែងមួយម៉ែហ្មងឯងចង់និយាយពីស្អីអ្នកណាមានកូនអឺ ឬមួយក៏កូនលីនមានកូនណាមកចិត្តម៉ែមើលម៉ែចង់សួរនំបន្តិចនេះកូនមានកូនណាមែនបងលីនទេ គឺម៉ែមានផ្ទៃពោះហើយណែកុំនិយាយផ្ដេសផ្ដាស់ណាកូននេះស្មើនឹងប្រមាថមើងងាយពុកម៉ែណានេះអាកូនចំគួតនេះនិយាយផ្ដេសផ្ដាស់ខ្ញុំមិននិយាយលេម៉ែម៉ែមានផ្ទៃពោះមែនតែនពេលថាម៉ែមានទម្ងន់4ខែហើយ គិតទៅបងលៀនណាយកសັບពិតជាឈុតរបស់គាត់មែនណាយកសັບយកសងយកសັບឃើញដងបេះបានទាំងផ្លែយកសັບឃើញខែខែពេញបរមីទំនាយទីថាបានកូនប្រុសតាតែមិនប៉ែថាបានកូនស្រីវិញអូយម៉ែហើយវាយ៉ាងម៉េចឯងណា មិនដល់ម៉ែគប់នំខ្នើយម៉ែសំមុខឌឺដងឌឺដងឲ្យម៉ែតាំងពីនៅពេទ្យមកដល់ផ្ទះហើយនៅមិនទាន់អស់ចិត្តទៀតហ៎វាយ៉ាងម៉េចសំមុខហើយម៉ែម៉ែចំណាស់នេះទៅហើយនៅយកឲ្យទៀតម៉ែបើម៉ែមិនខ្មាស់គេខ្ញុំខ្មាស់គេណាឥឡូវឲ្យម៉ែធ្វើមិនបើអង្គខ្លាយទៅជាបាយហ្នឹងស្មានតែម៉ែចង់ណាស់ហី មួយម៉ែសឹកតាំងកខ្លាយទៅជាបាយនិយាយសើភាសាកំមុំកំមុំទៀតណាសាប៉ុណ្ណឹងបានទេខ្ញុំមកឆ្ងល់ពុកម៉ែណាចំណាស់ចំណាស់នេះទៅហើយនៅគិតអារឿងនេះនេះឯងចង់និយាយថាម៉េចឯងនិយាយនេះគឺឯងប្រមាថមើលងាយឪពុកម្ដាយខ្លួនឯងណាដែលអញបង្កើតក្បាលពួកឯងមកនេះ មិនរសារអាហ្នឹងហីខ្ញុំមិនបានមើងងាយពុកម៉ែទេគ្រាន់តែចង់ឲ្យពុកម៉ែគិតពិចារណាម្ដងទៀតព្រោះខ្ញុំខ្មាស់គេណាស់ចាស់ចំណាស់នឹងហើយនៅមានកូនទៀតហើយសុខភាពម៉ែក៏ខ្សោយទ្រុឌទ្រោមហើយខ្ញុំក៏មានប្រពន្ធដែរឲ្យខ្ញុំមានប្អូន ជាកូនងាកូនអីទេម៉ែអានេះធ្វើបងគេយ៉ាងម៉េចអ្ហាតែចង់សម្រាប់ប្អូនឯងដែលមិនទាន់កើតនេះ បើឯងទទួលលំបានក៏ហើយចោះតែម៉ែប្រាប់ឯងហើយទៅថាម៉ែមិនយកកូននេះចេញទេចាឯងម៉ែវាឯងបងឃើញម៉ែវាឯងខឹងឃើញអត់កំហុសទាំងអស់គឺមកពីពុកហ្នឹងបើពុកមិនធ្វើអញ្ចឹងក៏ម៉ែគ្មានផ្ទៃពោះដែរណែឯងឯងអត់ត្រូវនិយាយអញ្ចឹងណាលិចកើតឌឺដងឌឺដងរហូតមក ឯងឃើញទេនោះម៉ែឯងនោះខឹងដាច់ក្បាលឯងផ្ទុយព្រោះតែឯងនិយាយហ្នឹងហ៎មើលពុកខ្ញុំសួរពុកដូចឆោតហ៎សួរអីមើលសួរមើលពុកទៅវត្តទៅវាពុកសុំសិលអើហើយយប់ឡើងមិនដល់ពុកបោះបង់សភើធွာចោលចឹងហើយក៏កូនមកព្រឺចេញអាកូនញ៉ាំ ឯងអស់គ្នានេះឯងលែងឌូជាមួយពួកឯងណាអាពើពើតែផែកកុំអោយមកប្រព្រឹត្តប្រព្រោះទេអត់ស្ដាប់ទេសំមុខឯងហើយនឹងស្ងៀមទៀតអញ្ចឹងណាឡូម៉ាហ្នឹងហើយម៉ែបាច់មកហើយម៉ែនៅលក់ដូរនៅហ្នឹង ខ្ញុំមកមើលប្រពន្ធខ្ញុំអត់អីទេហ្នឹងហើយហ្នឹងហើយអត់អីទេម៉ាក់បាទបាទហ្នឹងចឹងអេអរិទ្ធមែនទេអឺអាសាចុះមកខាងជួបគ្នាយូរសុខសប្បាយអត់អាសុខសប្បាយតាយេវើយកាហើយនឹងហំហានជាងមុនណាហើយមិនប្រពន្ធឯងតងន់មែនបានមកនឹងធ្វើឯងពេញទួនាទីជាប្តីល្អឯងណា អើយធម្មតាទេអើយណែហើយនេះឯងមកនឹងទៅណែកុំប្រាប់បសោះណាថាឯងនាំស្រីលួចលាក់ឯងមកពិនិត្យផ្ទៃពោះហ៎អូយហ៎ស្រីលួចលាក់មកពីណាគឺម៉ែគ្នាហ្នឹងមានតម្ងន់4ខែណាហ៎ម៉ែឯងហ្នឹងហើយហើយអញគិតមិនយ៉ាងអើយអាមានមិនបើគាត់ជ្រុលឈោះមួយគ្នាបាត់អីចង់យកតលាក់បើវាមិនកើតធ្វើមិន បងរបស់គ្នាហើយតែពិបាកថងមួយ គ្នាលែងបានធ្វើកូនបើទៀតដែរអង្គចរិតមែនឯងនេះ តែគ្នាក៏ចូលរួមត្រេកអរផងណា ដែលឯងចិត្តខ្លាចជាបងប្រុសគេអីតិចទៀតឯងនឹងលឺសំឡេងហៅបងប្រុសទិញស្ករគ្រាប់បងប្រុសឆុងទឹកដោះគោហើយ ដូរបន្ទាប់ជាញឹកញាប់ទៀតហ៎ហើយចាំមើលអើយណាមុនថាគេមើលខ្លួនឯងសិនទៅតិចទៀតណាពុនមានកូនវាពិបាកជាងយើងទៀតហ្នឹងមើលទៅលោករិទ្ធសូមអញ្ជើញចូលក្នុងអឺចាំគ្នាទៅក្នុងសិនណាអូខេបាទយកប្រពន្ធមកឆ្លុះអីកូមែនទេអឺ មែនប្រពន្ធនេះគឺអឺនោះអ្នកនោះតោះត្រឡប់ទៅផ្ទះវិញកូនម៉ែបណ្ឌិតអេកូហើយហើយជាម៉ាក់របស់លោកមែនទេបាទ មុនហ្នឹងអត់តន់ដេកទេហ៎ភ្នែកមិនបើកទេឃើញមនុស្សអង្គុយចងោទេអត់អេឯងចុះថ្ងៃហ្នឹងមិនគូគំរោះគំរឿយម៉េះហមិចបានមិនសบายចិត្តសោះអញ្ចឹងប៉ុណ្ណឹងគំរោះគំរឿយស្អីព្រោះតែផ្អែមល្ហែមហ្នឹងឯងបានចំពោះខ្ញុំនេះកាន់តែធំទៅធំទៅខ្ញុំមិនចង់ស្ដាប់ពាក្យផ្អែមល្ហែមរបស់ពួកវាឯងទៀតទេអូយ ម៉ែវាធម្មតាតាតែយើងពោពុះពៀនផ្ទៃពោះពោះនឹងវាធំវារីកធម្មតាតាអួយម៉ែវាឯងធ្លាប់ពោពុះម្ដងជាពីរដងហើយតាកូនយើងមុនមុននោះណែបុកវាឯងកុំធ្វើយកចិត្តទុកដាក់មើលតែកំមុំកន្លោះពេកចាស់ចាស់អស់ហើយដោយសារតាមាត់ផ្អែមបកាយធ្នមរបស់តាឯងហ្នឹងបានជាពួកកូនកូននេះ គេចេះតែលក់លឿយឲ្យខ្ញុំផ្លែផ្កាផ្លែផ្កាឲ្យខ្ញុំរាល់ថ្ងៃនេះខ្ញុំស្ទើរតែគ្មានកម្លាំងចិត្តពោពោះកូនមួយនេះទេខ្ញុំវាខ្មាស់គេអ្នកចិត្តខាង ខ្មាស់កូនខ្លួនឯងខ្មាស់កូនប្រសាចំណែកឯកូននីនក៏គេមិនសប្បាយចិត្តរឿងនេះដែរអូយម៉ែវា ចង់កូនគេថាមិនក៏ថាទៅហើយចង់អ្នកចិត្តខាងនឹងគេរិះគន់គេរើសអើងមិនក៏គេ ថាស្រេចតែគេទៅចោះធ្វើម៉េចយើងជ្រុលថាមានផ្ទៃពោះណាឃើញម៉ែវាឯងក៏សប្បាយចិត្តដែរតែឯងឮសូរថាបានកូនណាកូនស្រីទៅទៀតនេះសំខាន់ម៉ែវាឯងនេះខំប្រឹងថែអាសាសុខភាពណា ណែណែពួកវាឯងចង់ធ្វើស្អីហ្នឹងហួយម៉ែវាឯងមិនដែលដឹងទេអីខ្ញុំនេះមុនដេកទេបើមិនបិទភ្លើងទេខ្ញុំដេកវាមិនលក់ទេណាអឺចាំអត់ទៅដឹងយូរមែនថ្ងៃនឹងមិនធ្វើអីទៀតទេឆ្ងល់ដែរដល់គេសំងំធ្វើជិះវិទ្យាមិនរួចហ្មងណាសង្ស័យធ្វើអីអីទៀតប្រហែលឡើយមកទៅហ៎ គាត់ដងចេញមកណាស្មាននោះហើយថ្ងៃនេះយូរមិនហើយគេស្មានបងសង្ស័យអ្នកនៅចិត្តខាងយើងដាច់ខ្លាំងហើយមើលទៅបានជាមានអីអីជាមួយប្តីគាត់រហូតដល់មានកូនមួយទៀតអីអីមកហ្នឹងចេះមើលស្វែងទៅស្ដាំហ្នឹងឆ្ងល់ដែរណោះចំណាស់នឹងហើយនៅមានចំណងទៀតណោះបើសិនជាខ្ញុំវិញណា ទម្លាក់ចោលហើយមិនទុកនៅឲ្យខ្មាស់គេទេខ្លួនចាស់ចរាប៉ុណ្ណឹងហើយមិនគិតរឿងធွာអាអីទេបែរជាគិតរឿងយកកូនអើយបណ្ដោយគាត់ទៅ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 ចំណាស់នឹងហើយនៅមានកម្លាំងតុបតល់ជាប់ទៀតណាខុសពីលោកប៉ាអ្នកម៉ាក់ខ្ញុំគាត់ចំណាស់នឹងដែរតែគាត់គិតទិញទិញតែធរយប់ឡើងអត់យល់ហ្មងចាស់សម័យឥឡូវប្រហែលជាគាត់ចង់បានចៅពេកហើយតើគាត់បំពេញដោយខ្លួនឯងព្រោះគាត់គាត់គ្មានកូនទេគាត់ធ្វើបែបហ្នឹងគាត់អត់មានខ្វះកូនគាត់ទេអីចាស់ជារៀបប៉ុណ្ណឹងហើយនៅត្រង់ត្ររួចទៀតណែនាង បើចង់ឆ្ងល់ចង់សួរសួរមកក៏មិននាំគ្នានិយាយដើមគេវាមិនឆ្ងាញ់មាត់ទេហើយក៏វាមិនសប្បាយដែរហើយនេះយ៉ាងម៉េចអីមិនក៏មិននិយាយទៀតមកមិញនេះឃើញនិយាយដើមយើងសម្បើមណាស់ហើយឥឡូវនេះស្អីវាញឹកមាត់ឯងទាំងពីរបានជាស្កាត់ឈាមអញ្ចឹងចង់សួរនិយាយមកអូចេះអ្នកបងខ្ញុំចង់សួរថាពោះអ្នកបងមើលទៅដូចជាតូចទេ តាប៉ុន្មានខែហើយអ្នកបង4ខែខ្ញុំសុំសរសើរអ្នកមីងឲ្យនៅត្រមត្ររួចទៀតណែនាងចង់មានអីថាម៉េចយើងធ្លាប់ឆ្លងកាត់កូនប្រុសយើងដល់តែពីររឿងអីយើងឆ្លងកាត់កូនមួយទៀតមិនបានណាណែមិនដូចនាងទាំងពីរទេម្នាក់នោះ គ្មាន កូនរត់តែកូនឲ្យប្តីមួយមិនបាន តែចំណែកនាងមួយនោះខ្លួនជាស្រីមេម៉ាយ រៀងខ្លួនឯងមិនបានល្អផងមកនិយាយដើមគឺកប់កប់មាត់ណែយើងពពោះវ័យចំណាស់មែនតែយើងអាចពពោះបានហើយប្តីយើងក៏ស្រឡាញ់ថ្នាក់ថ្នមយើងមិនដូចឯងទាំងពីរទេព្រោះតែប្តីក៏គ្មានព្រោះកូនតែប្តីក៏គ្មានថ្ងៃមួយថ្ងៃក្រោយកុំឲ្យយើងលឺទៀតអីសោះបើសិនជាយើងលឺទៀតណាយើងហែកមាត់ឯងទាំងពីរណាដល់គុំស្គៀមហ្មង Thank you. ដូចផ្ដាស់ឃើញអត់យ៉ាងថាមកនិយាយនៅចិត្តឯងមកនិយាយណានឹងរឹងចាស់ហើយនៅ ចេញទៅក្រៅបាត់អត់នៅព្រមជួយជូតតុកជូតសលុងអីឯងសោះអើយចម្លែកកូនសាក់ក៏វានៅតែក្នុងបន្ទប់វាអត់ព្រមមកចេញឲ្យឯងប្រើសោះកូនណាជិលនេះហើយមើលសលុងចុះបរាយសក្តីដល់ពេលឯងចង់ធ្វើការសក្តីហ្មង ធ្វើការហត់នឿយបន្តិចក៏វាល្អម្យ៉ាងដែរពីជាងចេញទៅខាងក្រៅជួបអ្នកចិត្តខាងនិយាយដើមឯងអេចអើយអូចចុះចាស់នឹងមានកូនវាមិនបានទេយ៉ាប់អីយ៉ាប់មាត់ចេះនៅស្គៀមចុះអាណាស៊ីមកជួឲ្យខ្ញុំទុកចោលនេះ ឈឺពោះមិនហ្នឹងកុំថាមកពីមជូរហ្នឹងអើក៏លឿនខ្លាំងម៉េះគ្រាន់តែដាក់មិនបានប្រហែលនាទីហងធំបានអើយអូ មកសង្ងំហូមជូម្នាក់ឯងអត់មានហៅកូនមកហូបអីគេសោះម៉ែម៉ែម៉ែសម្ញានដែរម៉ែម៉ែម៉ែតិចម៉ែស្លាប់អើម៉ែម៉ែម៉ែស្លាប់មែនម៉ែអុយកើតនេះយកម៉ែទៅពេទ្យម៉ែ ម៉ែអើយម៉ែវាឯងនេះទៅផឹកមិនទាន់ហូបអីចូលពោះមួយម៉ាត់នឹងទៅទាញមកជូរមកវាប់វាប់វាប់អញ្ចឹងឃើញទេឃើញបបាអញ្ចឹងទេរីករស់ពុកវាឯងមិនមែនអ្នកមានកូនណាពុកវាឯងមិនដឹងទេណែអ្នកមានកូនណាពេលឃ្លានម្ដងម្ដងសំបីតែក្បាលមនុស្សក៏ស៊ីដែរវាតែទឹកក្បាលមនុស្សក៏ស៊ី ម៉ែវាមិនដល់ថ្នាក់ហ្នឹងទេនេះសំដាងឯងព្រឹកមិញខ្ញុំចេញពីបន្ទប់មកតន់ណាកុំអីមិនដឹងជាយ៉ាងណាយ៉ាងណីទេបើម៉ែគាត់ហូបជួបមានប្រហែលខ្លួនសោះហ្មងនេះរៀកឡើងតណាត់តណែងនេះសំណាងឯងអត់ប៉ះពាល់ដល់ប្អូនស្រីរបស់ខ្ញុំមកហើយពេទ្យគេថាមកទៅកូនពេទ្យថាម៉ែមានសុខភាពទន់ខ្សោយណាស់ឲ្យប្រុងប្រយ័ត្ននេះសំណាងហើយដែលមិនប៉ះពាល់ទៅរូប ហើយពេលប្រាប់ថាមិនអោយម៉ែធ្វើការធ្ងន់ធ្ងរទៀតខ្លាចប៉ះពាល់កូននិងម្ដាយម៉ែហ្នឹងឯងម៉ែហើយរឿងការងារផ្ទះសបាយអីហ្នឹងម៉ែមិនចាំបាច់ទៅលវីលវោធ្វើទេទុកឲ្យកូនជាអ្នក ធ្វើទៅគឺបានហើយសំខាន់ណាគឺម៉ែត្រូវថែសុខភាពខ្លួនឯងឲ្យបានល្អឮអត់ម៉ែស្មោមកនេះដោយសារតែម៉ែធ្វើបាបខ្លួនឯងទេ ខ្លួនយោងតែអាត្មាខ្លួនឯងមិនរួចផងនៅនាំទុកដាក់ខ្លួនទៀតនេះតម្រាំតែគ្រប់ខែសុខភាពម៉ែនឹងចុះខ្សោយខ្ញុំពិបាកចិត្តណាស់បើនៅតែម៉ាក់ម៉ាក់នឹងទៀតពួកខ្ញុំមិនបាយរស់ស៊ីអីទេខ្ញុំធ្លាប់ប្រាប់ម៉ែហើយឲ្យយកចេញម៉ែនៅតែមិនស្ដាប់ខ្ញុំអើយបងនិនមិនបាច់ទៅបារម្ភពីម៉ែខ្លាំងពេកទេ សុខភាពម៉ែរឹងមាំសឹងអីហ្នឹង មើលតែមុខនោះដឹងហើយនោះហៀកស្ទើរស្លាប់ស្ទើររួយតើបានពុកនឹងអង្គុយចិត្តវិញមុខក៏ឲ្យស្រញឹមគ្មានខ្ជិបទេមាត់ហ្នឹងគាត់និយាយជឿម៉ែគាត់ឯងណាបើបើទុកឲ្យឈឺក្រុមរួយបែកដល់បើថាពុកមកចិត្តហើយណាព្រោះស្អាតដូចពុកទេម៉ែគាត់ឯងគេក្រោកឡើងគេមើលពុកភ័ក្រស្អាតរបស់ពុកឯងចឹងក៏បានតែចេះតែពុកគឺហ្នឹងណា ថើបផ្អើលកូនលើស្អីពុកអូយពុកម៉ែសាសងគ្នានៅក្នុងបន្ទប់ហ្នឹងចែកទេនៅមកដោះផ្ដងគ្នាក្នុងមន្ទីរពេទ្យទៀតនេះសម្រាប់ចិត្តម៉ែខ្លួនឯងយ៉ាងម៉េចនេះមិនចង់ឲ្យពុកម៉ែមានសេចក្តីសុខទេអីឬក៏ចង់ឲ្យពុកម៉ែនេះខំគ្នាដូចឆ្មាដូចកដុលអញ្ចឹងហ៎តែគាត់ទៅទោះជាពុកម៉ែខំគ្នាដែរ គូពុកខំឆ្នាំហើយគាត់ឯងដែរញញញញយកហ្មងចឹងបើពុកធ្វើចាញ់ទៅវាចាញ់ដើម្បីឲ្យម៉ែគាត់ឯងពីសម្រាប់ចាអត់ដល់គាត់ដល់ចាពុកមកវាថ្ងៃហ្នឹងកូនគេប្របួលទៅហូបអីនឹងហាងឯក្រៅនោះមកវាអីអត់តាន់ប្រូនលៀបពាក់ទេតោះទៅផ្លាស់មកខ្ញុំទៅទេ ចង់ដើរហោះហើរដល់ណាទៀតពោះប៉ុនកញ្ជើហ្នឹងបើពុកវាអីចង់ទៅទៅជាមួយកូនកូនខ្ញុំចាំផ្ទះម្នាក់ឯងក៏បានអឺឯងហើយពោះធំនឹងក៏ពោះទៅវិថីមានតថីកូនចង់នាំទៅហូបចុកអីជំជួបជុំគ្រួសារទាំងអស់គ្នាម្ដងដូចទៅយកអារឿងពោះធំមកមកខ្វល់ខ្វាយរឿងនឹងទៅវិញម៉ែវាខ្ញុំថាមិនទៅមិនទៅហើយមិនពុកវាឯងចង់ឲ្យគេដៀលខ្ញុំថា ចំណាស់នឹងហើយនៅមានពោះធំទៀតអញ្ចឹងហ៎កូនវាចេះតែនិយាយលេងផងទេម៉ែទៅញ៉ាំអាហារមួយពួកខ្ញុំណាម៉ែណាបើម៉ែទៅដូចក្រៀមក្រោះមិនហិចទេម៉ែណាម៉ែណាម៉ែនៅផ្ទះម្នាក់ឯងអញ្ចឹងណាក៏វាមិនល្អដែរម៉ែបើមានបញ្ហាអីទៅអត់មានណាគេទួខុសត្រូវណាម៉ែយើងថាមិនទៅមិនទៅអីបាច់មកចេះបដៅយើងហីឯងមិនមែនយើងឯងមិនដឹងទេ ចេញទៅខាងក្រៅម្ដងម្ដងគេដៀលយើងកប់កប់មាត់យើងសឹងតែដាច់ចោលស្លាប់មកអូយម៉ែចាស់ហើយនៅពិបាកនិយាយគ្នាទៀតនេះធ្វើរឹកដោយរាជនីកពូសម្រស់អញ្ចឹងណាម៉ែស្មានហើយម៉ែណាតន់ដល់កាអាវទៀតនេះប្រយ័ត្នទៅក្រោយគេមនុស្សច្រើនពិបាកកំងមហូបណាម៉ែកូនអើយម៉ែកូនឯងគេមិនទៅទេ ហើយបើគាត់ទៅអញ្ចឹងពុកក៏ទៅមិនកើតដែរនៅមើលខុសត្រូវគាត់ហ្នឹងតែគាត់អាចទៅចុះមកខកខានមិនចឹងម៉ែម៉ែទៅបន្តិចទៅគាត់ទៅហូបអីតាម៉ែណាម៉ែណាគឺគាត់ខ្លាចលក់មុខហ្នឹងណាកូនភាសាអត់មានកូនមួយទាំងមូលតែបែរជាម៉ែប៉ពោះទៅវិញចាស់ណាស់យើងនេះឃើញទេចង់ទៅណាមកណា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 ផលិតផលលីប៉ាយល្បីល្បាញជាង60ប្រទេសលើ ពិភពលោកជម្រើសថ្មីសម្រាប់អ្នកលាក់ទឹកក្រលេខ3ចំនួនដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយផ្ដល់ឡៃឡូដល់កូនរបស់អ្នកដើម្បីធមពលនិងភាពជោគជ័យវឹកនៅ Manchester City ព្រៀងជានិច្ចដើម្បីផ្ដល់ធមពលដល់អ្នកកុំព្រៀងយ៉ាំវឹក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 ហើយបើមិនពេចមកវិញគាត់ឯងទិញអីមកផ្ញើម្ដាយផងទៅណាអញ្ចឹងពុកម៉ែនៅផ្ទះពីរនាក់ចុះចឹងចាំមកវិញចាំកូនកូនផ្ញើអីឲ្យម៉ែហូបហ៎ហេកុំភ្លេចណាម៉ែកូនឯងគាត់ចូលចិត្តទឹកកឡុកណាអូខេចឹងតោះតោះអញ្ចឹងពួកយើងឆាប់ទៅអញ្ចឹងពុកម៉ែខ្ញុំទៅសិនហើយចាំមកវិញខ្ញុំទិញរបស់ផ្ញើពុកអីណា ចិត្តឲ្យធ្ងន់តិចទៀតណាកុំទៅតែខឹងវិញយ៉ាងណាយ៉ាងណាគ្រូនៅតែកូនយើងដដែលអូប្រដាប់ប្រដាកូនងានេះមានស្អីខ្លះនេះឯងចាស់ហើយវាចង់ភ្លេចរឿងរបស់របស់កូនក្មេងអូខេដូចសៀបពោះមែនណាមករយៈនេះយ៉ាងម៉េចចេះហូបអីក៏ចុកពោះហូបអីក៏ចុកពោះ ឬក៏គ្រប់ខែហ្នឹងនេះមកពីឯងចាស់ពេកវាភ្លេចខែភ្លេចថ្ងៃអស់លេង ព្រាមលឿនឡើងពេលមកពីគ្រាន់តិចណាទៅពេទ្យទៅពេទ្យអូយជីពខ្លាំងឡើងទៅពេទ្យជួយយកមកខែខែហឡូនេះឡូអូលឿនទៅកូនបែងជួយកក់តេតតិចមកបងម៉ែគាត់គ្រប់ខែនេះកើតកូនហ្នឹងបងលឿននេះបងលឿនឡើងឲ្យលឿនឡើងមកទៅតោះអត់តតតកូនជួយគ្រាជួយគ្រាម៉ែឯងចឹងខ្ញុំទៅគ្រាម៉ែទៅទៅទៅគ្រាគ្រាគ្រាទៅទៅទៅជាប់អូយជាខ្លាំង យអូយពុកអាពុកនៅស្ងៀមតិចមើលនេះទៅផ្ទះសាដល់ហើយនេះតែកាលពីកំណើតពួកឯងហ្នឹងណាពុកផ្ទះសាជាងនឹងទៅទៀតណាកូន ហេមកវានិយាយប៉ោកប៉ោកប៉ោកណាកូនពុកចង់ហូបអីអត់ខ្ញុំចេញទៅទិញអីឲ្យពុកហូបនៅខាងក្រៅពុកអូយអត់ឃ្លានទេកូនពុកតែខ្ញុំមើលទៅសុខភាពពុកគាត់ដូចជាមិនមាំទាំអីទេពុកហូបអីបន្តិចទៅណាពុកអូយលេបអីចង់ទេកូនពុកអត់ឃ្លានទេ ពុកគាត់បារម្ភតិចតួចតែប៉ុណ្ណឹងពុកអានេះមិនបារម្ភតិចទេពុកបារម្ភខ្លាំងហ្មងខ្លាំងខ្លាំងណាស់ខ្លាំងពុកអាពុកបារម្ភបារម្ភលោកគ្រូពេទ្យជួយមកលោកគ្រូពេទ្យម៉ែខ្ញុំគាត់យ៉ាងម៉េចហើយលោកគ្រូពេទ្យម៉ែលោកគ្រូពេទ្យមិនហើយមិនហើយប្រពន្ធទាំងម្ដាយទាំងកូនដោយសារតែគាត់ហូរឈាមច្រើនហើយអ៊ំស្រីក៏គាត់អាយុច្រើនដែរអញ្ចឹងធ្វើឲ្យគាត់ទន់ខ្សោយខ្លាំងណាស់ មើលទៅសភាពរបស់គាត់នេះដូចជាពិបាកដោយសារតែអ្នកទាំងអស់គ្នានឹងបញ្ជូនគាត់មកពេទ្យយូរពេកហើយគាត់កាន់តែទន់ខ្សោយទៅទន់ខ្សោយទៅដូច្នេះគឺគាត់ត្រូវការឈាមជាបន្ទាន់ហើយឥឡូវនេះអញ្ចឹងពួកខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅលោកគ្រូពេទ្យជួយប្រាប់ពួកខ្ញុំផងណាលោកគ្រូពេទ្យគឺខ្ញុំត្រូវការឈាមជាបន្ទាន់ដើម្បីជួយសង្គ្រោះដល់គាត់បើយឺតមិនទាន់ពេលវេលានោះអាចនឹងមានបញ្ហាដល់គាត់លោកគ្រូពេទ្យលោកពេទ្យជួយ ជួយប្រពន្ធខ្ញុំផងទៅណា ជួយគាត់ឲ្យឆ្លងផុតទៅខ្ញុំសុំវល់ណាគ្រូពេទ្យណាខ្ញុំសុំវល់បាទខ្ញុំបានសុំវល់គ្រូទៅជួយអញ្ចឹងគឺខ្ញុំសុំឲ្យកូនរបស់អ៊ំអ្នកណាម្នាក់ក៏បានដែរដើម្បីបរិច្ចាគឈាមឥឡូវនេះដើម្បីជួយសង្គ្រោះជាបន្ទាន់តើកូនជួយចំណាំបានបានដែរបងខ្ញុំជាអ្នកបរិច្ចាគលោកគ្រូពេទ្យបាទគឺល្អមែនតើបើសិនជាលោកបរិច្ចាគឥឡូវនេះព្រោះបើសិនជាយើងចាំឈាមមកពីពេទ្យធំវាអាចនឹងយឺត អញ្ចឹងគឺជាការល្អអញ្ចឹងសូមញ៉ាំជើងតែខ្ញុំជួយ ជួយជួយម៉ែកូនឯងកូនជួយម៉ៅជួយពុនខ្ញុំបានឆ្លងផុតមកលោកលោកម៉ែក៏ប្រកាសជាមិនអីទេពើកពើកសម្រួលអារម្មណ៍មួយមួយណាពើកម៉ែក៏មិនអីទេពើកអើយអើយពើក

ព្រោះកូនណាពលពូចខ្លាំងណាស់ម៉ែប្រហែលដាក់ឈ្មោះប្អូននេះឈ្មោះនិតា ព្រោះបានពីការតាំងចិត្តរបស់បងប្រុសឯងហើយនឹងការប្រឹងប្រែងរបស់ពុកម៉ែដែលបានកើតគេចេញមកខ្ញុំមើលទៅប្អូនស្អាតណាស់ម៉ែយ៉ាងម៉េចយ៉ាងម៉េចម៉ែអបកលវាឲ្យខ្ញុំចិញ្ចឹមទៅម៉ែព្រោះអីខ្ញុំនឹងប្រពន្ធខ្ញុំក៏គ្មានកូនដែរហើយម៉ែចាស់ហើយ មិនត្រូវប្រើកម្លាំងហត់លើព្រោះតែរឿងនេះទៀតទេណាម៉ែម៉ែណៃម៉ែបងមានគាត់និយាយត្រូវម៉ែឲ្យមីអូនមកឲ្យខ្ញុំចាំមើលថែចំនួនទៅព្រោះថាម៉ែហេពុកក៏រៀងចាស់ហើយដែរចឹងទៅកុំឲ្យហត់ប្រមាយប់ឡើងត្រូវឲ្យមីអូនបើកដាក់គោបើកអីញ៉ៃៗចឹងណាម៉ែម៉ែម៉ែម៉ែកុំឲ្យបងនេនកុំឲ្យគាត់កុំឲ្យគាត់កុំឲ្យគាត់ការពេលវាមិនទាន់កើតគាត់ផងតែសម្លាប់វាបាត់ទៅហើយ ចុះដល់ពេលគាត់ចូលវាទៅចិញ្ចឹមគិញឡងថ្ងៃណាគាត់ខឹងទៅគាត់កញិចវាងាប់ទៅគិតមិនហ្នឹងម៉ែឃើញប្អូនកាត់មកគួរឲ្យស្រឡាញ់ចង់បានដល់ពេពៅវាតែចឹងទេម៉ែពុកអាចនឹងវាបានហើយមិនអីទេហើយបើកូនឯងស្រឡាញ់ប្អូនណាចង់យកប្អូនទៅលេងក៏យកទៅចោះអត់បានឆ្លងណាបងបានឆ្លងមួយណាបាទពុក លីននេះខ្លួនឯងព្រមទទួលប្អូនហើយបានមែនអើយកុំសង្ឃឹមទៅថាបានវាយកទៅពុកម៉ែតំមតបានវាមកក៏ពិបាកចង្អប់ហើយនឹងគូតាទោសខ្លួនឯងទៅ ដែលគ្មានសមត្ថភាពដូចពុកហ៎ខ្លួនខ្មែរចេះដឹងច្រើនណាស់កូនបើពុកហ៎ណាបើគួរស្រឡាញ់ណា ទៀតយកទៀតដៅទីអីសោះទៅទិញនឹងទិញនឹងកូនបើកូនបើម៉ែម៉ែខ្ញុំយកញោមទៅដើរលេងសួនច្បារណាម៉ែអើទៅណែណែ មើលប្រយ័ត្នប្រយែងមើលបងអូនហែងនេះយកដល់កូនបងអូនទៅផងកុំឲ្យបងអូនយំមកកូនបាទទៅណៃទៅណៃទៅណៃខ្ញុំស្ទើរតែមិនជឿថាយើងឆ្លងកាត់រឿងរ៉ាវលើកនេះបានខ្ញុំឆ្លងកាត់ការសើចចំអកពីអ្នកជិតខាងនិងកូនស្ទើរតែទប់មិនបានទីបំផុតយើងក៏ឆ្លងកាត់បាន ខ្ញុំស្ទើរតែមិនជឿហើយម៉ែវាជួនកាលរឿងហេតុខ្លះវាកើតឡើងដល់ស្មានមិនដល់ទេណាអញ្ចឹងយើងត្រូវតែត្រៀមចិត្តត្រៀមខ្លួនទទួលយកវាទោះក្នុងកលតិសៈណាក៏ដោយយើងត្រូវតែតស៊ូជានិច្ចណាបើសិនជាគ្មានពុកវាខ្ញុំក៏ទ្រាំទ្ររឿងនេះមិនបានដែរអរគុណពុកវាខ្លាំងណាស់នៅតែងតែយកចិត្តខ្ញុំ តាំងពីកូនដំបូងដល់កូនពៅ នឹងប្រកាសនឹងប្រកាសថាកូនពៅត្រឹមហ្នឹងពុកវានេះអើយម៉ែវាមិនខ្ញុំនិយាយលេងទេម៉ែវាត្រូវតែថែទាំសុខភាពឲ្យបានល្អទើបកូនស្រីពៅយើងវារឹងមាំណាហើយម៉ែវាឯងនេះបើមានរឿងអីកើតឡើងឆាប់ប្រាប់ខ្ញុំមកខ្ញុំឈរខាងម៉ែវាឯងជានិច្ចណាកុំផ្អែមពេកណែប្រយ័ត្នតែមានមួយទៀតណាអាកាចាស់ឯង ក្រែងដឹងដែរតែថាកូនពៅនោះកើតឡើងដោយសារតាពេកផ្អែមហ្នឹងគេសពសពទៅកុំតែបានកូននេះនេះខ្ញុំមកមិនដឹងជាយ៉ាងម៉េចទេណែម៉ាវាបើតាមពិតទៅណាកូននេះណាព្រោះតែវាគិតពីសុវត្ថិភាពរបស់ម៉ែវាឯងទេ បានជាវាគិតបែបនេះឡើងនោះម៉ែវាឃើញទេវាណាវាចង់បានក្មេងណាស់ វារៀបការយូរមកគ្មានបានកូនទេអញ្ចឹងមកវាដូចចំណែនអញ្ចឹងឃើញទេគាត់តែកូនយើងកើតមកភ្លាមវាចង់សុំយកទៅធ្វើកូនវាឃើញទេហើយអាកូនសាក់នេះក៏យ៉ាងដែរវាឌឺវាដងវាលិចវាកើតឲ្យបងវាប៉ុន្តែផ្ទុយទៅវិញគឺវាស្រឡាញ់បងវាហើយស្រឡាញ់ប្អូនស្រីវាសឹងអីហ្នឹងម៉ែវាឃើញទេខ្ញុំសប្បាយចិត្តខ្លាំងណាស់ពួកវាដែលពួកកូនកូនយើងគេទទួលយកការពិត ដែលពុកម្ដាយគេបានធ្វើតាមពិតទៅមនុស្សយើងវាមិនចេះអស់បញ្ហាដូចជាពាក្យគេនិយាយមែនបញ្ហាកើតឡើង មិនថាចំពោះមនុស្សមានវ័យចំណាស់ឬក៏ពណ៌សម្បុរនោះទេណាម៉ារីយ៉ាកុំគិតអីរឿងអីស្មុគស្មាញច្រើនពេកណាកុំយករឿងអីកខ្វក់យកមកដាក់ក្នុងចិត្តទៀតពេលនេះណាយើងបានឆ្លងផុតពី ភ្លៀងមមាយ៉ាងធំរួចទៅហើយអញ្ចឹងហើយយើង គ្រួសារយើងក៏កំពុងតែមានសុភមង្គលដែរណាម៉ែវាស្ត្រីគ្រប់រូប អាច នឹងមានឱកាសមាន កូនទោះក្នុងវ័យណាក៏ដោយ នៅ ពេលដែលស្ត្រី នោះ នៅមានរដូវក្នុងការទទួលគួរការមានកូនវ័យចាស់មិនមែនជាកំហុសតែការថែទាំគួរនិងសុខភាពម្ដាយទៅជារឿងសំខាន់